អាទិត្យបាទអាទិត្យហ៎ណែណែណែជួយផងកូនជួយផងណែណែណែជួយជួយជួយទៅយកគ្រូឆ្មាលើលើណាទៅយកគ្រូឆ្មាមកកុំអាសូរច្រើនពេកកុំអាសូរកុំអាសូរទៅយកគ្រូឆ្មាមកលើឡើងទៅប៉ាស្រួលឡើងកូនស្រួលឡើងមកហើយប៉ាចាំខ្ញុំចិត្តឲ្យប៉ាណែណែណែចិត្តចិត្តដាក់ចង់មកមុខរបួសនេះមកហើយលើឡើងប៉ា ដាក់មកខ្ញុំគិតថាដាក់ចាំមកប៉ាទៅពេទ្យវិញមកច្រើនណាប៉ាអត់អីទេទៅពេទ្យធ្វើស្អីប៉ាអត់អីទេប៉ាប៉ាមានអីមិនទិញតើអឺអឺនេះនេះនេះនេះអឺអឺព្រមតែណាប៉ាណាអឺដាក់បន្តិចទៅឲ្យវាហើមសាច់ណាប៉ាជឿទេប៉ាអើយអត់ទេអត់ជឿសោះអត់ជឿពិតមែនអត់ជឿទេអត់ជឿទេកូនហើយប៉ាទៅធ្វើអីបានដល់ថ្នាក់បាច់ក្បាលចឹងប៉ានេះគឺប៉ាទៅជួយលើកឈើផ្ទះគេនឹងណាគេពឹងរួចដល់ពេលអត់បច្ច័ត វាធ្លាក់មកត្រូវតែម្ដងនឹងណាកូនឯងហើយប៉ាឯងតលីសាយធ្វើអីទៀតយប់ឡើងប៉ាឯងទៅលក់ពោនប៉ាឯងរកពេលសម្រាប់ខ្លះទៅប៉ាអីកូនណាតេតកតេតកអញ្ចឹងទៅណាប៉ាចំណាស់នេះហើយប៉ាទៅប្រកាន់កាងារស្អីហ៎ ធ្វើទៅឲ្យតែមានគេពឹងគេរកគេហៅយើងចេះតែធ្វើទៅ យើងបានកម្រៃតិចតួចយ៉ាងហោចណាស់ក៏បានគ្រាន់ជួយទប់ថ្លៃថ្លៃរៀនគូកូនរត់ទៅរៀននោះបានរួចមួយខែមួយខែដែរណាកូនខ្ញុំដឹងប៉ុន្តែប៉ាគួរតែសម្រាប់ខ្លះព្រោះថាប៉ាចាស់ហើយអើយអត់ឈឺទេអត់ឈឺទេកុំភ័យមើលកូនញៀខ្លាំងញៀខ្លាំងញៀខ្លាំងដើម្បីកុំឲ្យវាហើមសាច់ นั่นนั่นนั่นปุยงปุยงปุยงปุยงปุยงนั่นกระดองล่างดามังทุกายดามังทุกายเงื้อเออฉับล่างฉับล่างต่อต่อต่อต่อต่อต่อฉับล่างฉับล่างปุยงต่อฉับล่างเลยนะต่อเลยนะเลยนะเลยนะต่อต่อแน่นบจนอนาคตตุกขินทวีโน នេះរបស់ខ្ញុំនោះណាអីយកគប់ចោលឥឡូវហ្នឹងអីគប់ចោលមិនម៉ៅអីតន់បានហូបផង ទុកចោលមើលតែកូនក្មេងបានមកម៉ូយូកូដល់រវល់ពេកខ្ញុំមិនតន់បានហូបឯណាណាកុំអត់ចាំទៀតអត់ទៅទៅយូរចិត្តទៅតកែមកឃើញរឿងរ៉ាវឥឡូវអត់ឲ្យទុកគៀនកស្មៅរួមដឹងហើយទៅធ្វើទៅចាប់មែនហ្មងក្បាលកញ្ចាស់ឲ្យដូចកូនក្មេងអើយ តស្ងោពោតចំហុយមួយម៉ូតស្អាតស្អាតបានហេក្មួយអើក្មួយអើហេពោតចំហុយដែរអត់ទេអត់ទេអ៊ំអត់ទេអ៊ំណែណែអញស្គាល់គាត់អត់ណែអញនិយាយស្អីហ្នឹងស្គាល់គាត់ទេចាំឯងគាត់ជាឯងក្មេកបើអញមែនស្អីអ្ហានេះអញនិយាយស្អីហ្នឹង គឺយើងចង់ឲ្យពួកអញនេះមើលតើអមម្នាក់នោះដឹងទេថាគាត់ជាអ្នកណាអូចំហើយហើយពួកយើងនឹងជាអ្នកធ្វើចម្រឿនណាហេតុអីក៏ឯងមកសួរអញ្ចឹងនេះហាក់ប្រហែលជាឯងនេះមិនបានស្រោចទឹកទេថ្ងៃសិលកាលពីម្សិលមិញនេះបានជាថ្ងៃនេះនិយាយចម្លែកមែនគាត់ណាគឺជាប៉ានិងរត់សពប្រកាសថ្នាក់ជើងនោះអីមើលមកឲ្យវាឲ្យច្បាស់ហើយទៅវិញ យូស្អាតស្អាតពេញហ្នឹងមិនទៅផត់ទេបែរជាមកចាប់អារម្មណ៍អ្នកលក់ពោតស្ងោទៅវិញណែបាត់មាត់បងឯងណាខ្លងណា នេះកូនរត់កូនរត់កូនរត់ក្រោកឡើងកូនក្រោកឡើងនេះញ៉ាំផ្លូវមន់ទៅប៉ាទិញមកឲ្យកូនណាអត់ទេក្រឡើងកូនក្រឡើងញ៉ាំតែបន្តិចទៅណាញ៉ាំពីរម៉ាត់ក៏បាន3ម៉ាត់ក៏បានចាំដេកទៅវិញណាកូនណាក្រែងកូនឯងថាឃ្លានអាហ្នឹងឯងញ៉ាំពីរ3ម៉ាត់សិនទៅចាំដេកទៅវិញណាកូនណាអើយប៉ាខំទិញយកមកឲ្យណាអត់ទេខ្ញុំងុយដេកអេមិនអញ្ចឹង រដ្ឋហើយកូននោះក៏ដេកដែររត់រត់ដល់ហឹមរត់អូយប៉ាក្រោកឡើងកូនក្រោកឡើង ក្រោកឡើងហូបបាយលីងណាបាយឆាឆ្ងាញ់ណាកូន បាយឆាដែលកូនឯងចង់ហូបនោះណានេះអត់ទេ ហូបតែពីរបីម៉ាត់ទៅចាំមកដេកវិញក៏បានដែរណាកូនណានេះប៉ាខំទីមកក្តៅក្តៅណា ក្តៅក្តៅណាកូនមកក្រោកឡើងមកមិនដឹងស្អីទេប៉ានេះឆាប់ទៅញ៉ាំភ្លាមទៅឆ្ងាញ់ណាស់ណាហេនៅដេកទៅវិញទៀតឆាប់ក្រោកមកកូនកូនរត់ក្រោកមកកូនក្រោកមកអីយ៉ាអើយបាក់អរលីនេះនេះកូនណាចូលមកអូមក ស្ដាប់ថោចង់ញ៉ាំមុនទេណាប៉ាផ្លូវមន់បំពងណាកំពុងតែដេកស្រួលផងឃើញទេកូនថ្ងៃណាណាថ្ងៃណាណា ក្រែងកូនចូលចិត្តនោះណាដាក់ឲ្យប៉ាទៅទិញឲ្យនោះណាណែកូនណែណែហូបទៅហូបទៅណាហឹមថ្ងៃណាឃើញទេក្រែងជារបស់ឲ្យកូនឯងចង់ហូបនោះហ៎ណែហូបទៅកូនហូបទៅកូនណែកូនអើយណែកូនអើយណែកូនហ៎មិនអញ្ចឹងកូនហឹមបាយឆា ដែលខ្លួនឯងប្រាប់ប៉ានោះណាក្រែងប្រាប់ថាចង់ញ៉ាំបាយឆានោះអឺនេះលាព្រាកូនហូបឲ្យឆ្ងាញ់ទៅអមអឺឆ្ងាញ់ទេឆ្ងាញ់ទេកូនហេណែកូនណែក្រោកឡើងណែញ៉ាំទៅញ៉ាំទៅញ៉ាំតែទៀតទៅចាំតែគេណាលឺទេ ញ៉ាំទៅប៉ាខំទិញមកឲ្យណាកូនប៉ាផ្សារដែរទៅច្រើនណាស់នេះញ៉ាំទៅថ្ងៃណាណាប៉ាផ្សារដែរទៅច្រើនណាស់ញ៉ាំទៅប៉ាផ្សារដែរទៅអើយប៉ាចាយដល់ហើយប៉ាឃ្លានទេណាកូនញ៉ាំទៅណាហឺញ៉ាំឲ្យច្រើនទៅកូនញ៉ាំឲ្យច្រើនទៅញ៉ាំឲ្យធំធំទៅធ្វើមិនបានកូនញ៉ាំញ៉ាំទៅញ៉ាំទៅណាញ៉ាំទៅអឺញ៉ាំទៅណា ơi ờ, nhóm tự nhóm tự ừ ờ, nhóm bập bập tự cột nhóm tự trả lại ba ơi cô ơi chẳng mơ tử nhằm nó sợ rồi កូនរត់ក៏អញ្ចឹងហើយកូនអើយកូន ប្រប៉ាថាឃ្លានណាស់ចង់ហូបណាស់ខំទិញមកឲ្យ 看不到沟以后。 Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធម្មពលឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Monster Selection ពីសាវើបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ពិសាគ្រឿងស្រវឹងសូមកុំបាក់បោស្វាងចែជាមួយ Nescafe ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍អ៊ីស្រាសាឡៃម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Luxwoman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួល អត់ចាំអញ្ចឹងគឺនៅសួនច្បារជុំបិញហ្នឹងអេឆប់សិនដល់ជិះធំខ្លាន់គាត់នៅលក់ពតស្ងោដល់ហើយនេះពួកឯងមានធំខ្លាន់ដូចយើងនេះអត់ទេអត់ធំក្លិនអីផងគឺស្រីរតន្តាពួកអញនេះចូលចិត្តតែនិយាយការពិតអង្គតែមែនតែន រត់ដែរកុំភ្លេចណាជួយយកពតស្ងោឲ្យគ្នា5ផងចាំឲ្យលុយតាមក្រោយព្រោះថាយើងតែឲ្យឆ្កែយើងវាស៊ីវាចូលចិត្តណាតែមិត្តភក្តិកុំដាច់ចិត្តណាកុំយកអាពតណា ដែលប្អូនហើយសល់ពី3ថ្ងៃយកមកឲ្យកុំភ្លេចណារត់ណា Thank you. ទៀតណាចេះនេះសំទោសផងណាម្សិលមិញនេះវាភ្លៀងអត់បាន ចេញលក់គឺអត់បានចេញលក់ពេញមួយថ្ងៃថ្ងៃនេះទៅបានចេញលក់ចាំខ្ញុំផ្សាយផ្សំហើយចាំខ្ញុំបានជទៅឲ្យអ្នកខ្ញុំអត់ខ្វល់ទេបាន លក់ឬមិនបាន លក់គឺជារឿងរបស់អ្នកឯងខ្ញុំដឹងតែដល់ថ្ងៃខ្ញុំមកយកលុយគេរកស៊ីចងការព្រោះតែចង់បានលុយការនឹងឯង ដើម្បីយកលុយទៅបង្វិលរាល់ថ្ងៃបើខ្ញុំមកយកអត់យកអត់ពីបេដងអញ្ចឹងតើខ្ញុំបានលុយឯណារកស៊ីទៀតខ្ញុំអត់ចូលចិត្តអ្នករកស៊ីបាត់ដៃក្នុងដៃជាមួយខ្ញុំទេនៅតែអាថ្លៃដើម ថ្លៃការនោះខ្ញុំឲ្យហើយតើនេះខ្ញុំនៅខ្វះតែ50000នឹងទេស្អែកគឺបានហើយអ្នកអូ សល់50000ណខ្ញុំប្រើកូនឲ្យមកយកល្ងាចមិញហើយឆ្លៃថាអត់ថាចាំថ្ងៃហ្នឹងឥឡូវថ្ងៃហ្នឹងមកយកឥឡូវថាអត់ទៀតណាយីមនុស្សស្អីនិយាយកលិចកលុចអញ្ចឹង ចង់លក់មិនលក់ជារឿងរបស់អ្នកឯងខ្ញុំអត់ឈឺក្បាលទេសល់តែ50000និយាយដូចមនុស្សអត់ចេះអសមីងនេះគ្រាន់តែលុយប៉ុណ្ណឹងសោះមិនក៏ស្រែកឲ្យប៉ាខ្ញុំខ្លាំងណាស់គាត់មានបានថាអត់សោះមីងឯណា គាត់គ្រាន់តែចង់ប្រាប់មីងថាជប់នឹងលក់បានលុយស្អែកគាត់យកទៅឲ្យមីងហើយណែនាង មនុស្សខ្ញុំមិនចូលចិត្តមនុស្សដែលមកខ្ចីលុយគេស្រួលហើយពេលសងគេវិញដូចអូសអាស័យប្រជះចង់ចឹងទេហើយនេះមិនក៏នាងមកថាឲ្យខ្ញុំអញ្ចឹងពីព្រោះគ្រួសាររបស់នាងជាពាក់លុយគេមែនបើមិនចង់ឲ្យគេមកស្រែកលោឡាអញ្ចឹងសងលុយគេឲ្យគ្រប់គ្រប់ទៅវាចប់គ្នាហើយ បានហើយកូនត្រឡប់ទៅវិញទៅកូននេះកូនរត់ទៅវិញទៅសុំទោសណាខ្ញុំមិនថោកនឹងលុយប៉ុណ្ណឹងទេតែចាំទុកចាំស្អែកទៅអ្នកអើយខ្ចីលុយគេទៀតណា 嗯。 Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Management Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិង សារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពី Monster Selection សាវើកបង្កើនធមពលជំនួយការចងចាំបន្សាភាពត្រវឹងអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun Colgate សោះបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ពិសាគ្រឿងស្រវឹងសូមកុំបាក់បោស្វាងចែជាមួយ Nescafe ថ្មីទឹក ក៏ប្រអប់សញ្ញាក្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍លោកស្វាមិនផ្ដល់ជូនឲ្យនារីនូវភាព ស្រស់ស្អាតនិងងាយស្រួលបងខ្ញុំសូមជូនបងមួយសាបាទអរគុណចាអរគុណ ប៉ាខ្ញុំមានសង្ឃឹមហើយប៉ាខ្ញុំនឹងមិនឲ្យប៉ាពិបាកវេទនាលោកពូនៅពេលយប់តទៅទៀតទេណាប៉ាយ៉ាយ៉ា លពូលពូឲ្យគាត់ចឹងលពូចាំហែលពូលពូដល់ខ្លួនឡើងនេះយើងលពូសឡប់ហើយជួយលពូផងឥឡូវឡើងលពូលពូពូលពូពូដល់ខ្លួនឡើងពូលពូឆាប់ឡើងមកជួយមើលគាត់ទៅលពូពូប៉ាមិនឲ្យប៉ាលពូលពូលពូដល់ខ្លួនឡើងលពូលពូលពូអ្នកលពូលពូលពូទឹកក្តៅអីទៅឆាប់ឡើងប៉ាឲ្យគាត់ឡើងធៀមឲ្យមើលទៅប៉ាចាំមិនថាប៉ាឆាប់ឡើងទៅប៉ាលពូប៉ាប៉ាខ្ញុំទៅអី ដួលកង់រួចហើយក៏ស្លាប់បាត់ទៅប៉ាប៉ាប៉ាកំកាត់អីណាប៉ាគាត់ធ្វើការពេលថ្ងៃងាយឡើងទៅលោកពោតស្ងោម្ល៉េះហើយធ្វើឲ្យគាត់អស់កម្លាំងគាត់ក៏ស្លាប់ទៅប៉ាប៉ាមកពីប៉ាខំប្រឹងធ្វើការពេកយប់ឡើងទៅលោកពោតខ្ញុំក៏បានប្រាប់គាត់ដែរថាខ្ញុំចិត្តបានការងារធ្វើហើយតែគាត់នៅតែរឹងតែតឹងទៅលក់ទាំងជប់ទាំងព្រៀមកទៀតប៉ាប៉ាយ៉ាងម៉េចហើយប៉ាប៉ាប៉ា ប៉ាលពូដឹងខ្លួនហើយប៉ាដឹងខ្លួនឡើយប៉ាប៉ាដឹងខ្លួនប៉ាយ៉ាងម៉េចហើយប៉ាអត់អីទេប៉ាខ្ញុំអត់ការងារធ្វើហើយហើយប៉ាមិនចាំបាច់ទៅធ្វើការទៀតទេណែជួយរកគាត់ជួយរកគាត់ជួយរកគាត់ណាជួយរកគាត់បានធូរហើយណាប៉ាកូនប៉ាអត់អីទេកូនចាប់ប៉ា ជំរាបសួរតកាយអឺនិយាយអញ្ចឹងឮថាកូនចិត្តប្រឡងបាក់ឌុបមែនទេបាទចិត្តប្រឡងហើយតកាយគឺថ្ងៃ16ខាងមុខនឹងហើយអញ្ចឹងគឺចេះតែបារម្ភនឹងណាដូច្នេះហើយខំដាស់តឿនកូនឲ្យវាខំប្រឹងរៀនឲ្យវាចេះទៅក្រៃថ្ងៃអនាគតទៅកុំឲ្យវាហត់នឿយដូចជាខ្ញុំទៀត ទុកឲ្យកូនត្រៀមប្រឡងបាក់ឌុបបង្គូបងអីទៅណោះអរគុណហើយអឺទុកឲ្យកូនទៅណោះលុយប្រាក់ឈ្នួលចាំទៅយកពីអាម៉ៅនៅឃ្លាំងគឺល្ងឹកនឹងខ្ញុំបានតាក់ទងទៅវារួចហើយអរគុណហើយតកែលាសិនហើយណាបាទអរគុណហើយមិនអីទេ កូនអើយកូននីតា ឆ្នាំនេះកូនរៀនថ្នាក់ទីប្រមាណហើយនីតាលើប៉ាសួររកអស់នឹងចាប៉ាខ្ញុំលឿនតាឆ្លើយនឹងសំណួរប៉ាមក ខ្ញុំរៀនថ្នាក់ទី12ហើយចុះរាល់ថ្ងៃនៅខ្លួនថាធ្វើអីឬកូនចាខ្ញុំដឹងថាខ្ញុំមិនដែលបានចូលទៅរៀនគួរចិត្តប្រឡងបាត់ដុកហើយហេតុអីកុំសិតទៅរៀនលុយប៉ាឲ្យកូនទៅរៀនសុំប្រមាណប៉ាឲ្យប៉ុណ្ណឹងប៉ាមិនដែលថាឲ្យកូនតិចឬក៏ច្រើនទេឲ្យតែកូនទៅរៀនហេតុអីក៏កូនធ្វើបែបហ្នឹងចង់ធ្លាក់ខ្លាំងណាស់មែនទេទោះជាខ្ញុំធ្លាក់ខ្ញុំរៀនបានវិញតាប៉ាខ្ញុំនៅក្មេងសោះហ្នឹងបើខ្ញុំរៀនមិនចូលទេប៉ាបង្ខំឲ្យខ្ញុំរៀនណាក៏វាមិនបានស្អីមកវិញដែរ បានអីរៀនចូល បើគិតទៅ Facebook ផឹកកាហ្វេមើលកុនថតផុសអីលះហែដើរលេងផ្សារទំនើបរាល់ថ្ងៃមើលកុនតិចតនេះតិចតនោះ បានហើយបានហើយប៉ាខ្ញុំខុសស្អែកខ្ញុំទៅរៀនក៏បានដែររៀនធ្វើអីទៀតសកលាខែទៀតប្រឡងហើយទឹកដល់ចំោះហើយទៅខំប្រឹងវាបានសាច់កាយមកវិញប៉ាវីបានហើយ កុំស្រែកដាក់កូនខ្លាំងពេកនិយាយណែនាំគ្នាបានតាចាំបាច់ទាំងសរសៃកដាក់កូនធ្វើអីតម្រើកូនព្រោះតែរាល់ថ្ងៃនេះមានខ្លាំងពេកហ្នឹងណាពឹងលុយលុយដែលមាន តែបើចំណៃពជាវិញមិនបានកូនគេនៅកត់លោកផងហេរិនធ្វើស្អីនឹងកូនមើលមេរៀនណាបាទប៉ាណែ ណែស្អីគេបាទម្សៅលើខ្នងឲ្យប៉ាបន្តិចរមាស់ខ្លាំងណាស់នេះនេះត្រង់នេះនេះនេះត្រង់នេះគឺមកពីលីបើអង្គនឹងណា គឺវារលធ្វើរមាស់បែបនេះណានេះតានេះមែនទេត្រង់នឹងហើយហើយរាល់ថ្ងៃនេះប៉ាពិបាកដោយសារតែពួកខ្ញុំ ខ្ញុំពិតជាកូនដែលមិនបានការ ជួយអីប៉ាមិនបានសោះប៉ាត្រូវហត់លីសាយនៅពេលថ្ងៃ ហើយពេលយប់ត្រូវទៅលក់ដូរទៀតដើម្បីពួកខ្ញុំប៉ាម្ដានិយាយថានៃហត់សុំបីតែមួយម៉ាន់ពេលដែលខ្ញុំមានការងារធ្វើហើយ ខ្ញុំសន្យាថាមិនឲ្យប៉ាពិបាកដូចនេះទៀតទេអឺណែអូស្ត្រាលៀនដេរីសម្សែនទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពលឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់អេស What the fun Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុង ប្រអប់ពិសាគ្រឿងស្រវឹងសូមកុំបើកបោស្វាងចែជាមួយ Nescafe ថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាំងសាឡៃ ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ Lux Woman ផ្ដល់ជូនឲ្យនារីនូវភាពស្រស់ស្អាតនិងងាយស្រួលមើលក៏ស្ងាត់ឈឹងចឹងកូនហាគិតច្រើនចឹងចង់បានប្រពន្ធទីដឹងអីកូនហ៎ហ៎អត់ទេប៉ា យកប្រពន្ធមកធ្វើអីបើរាល់ថ្ងៃហ្នឹងប៉ានៅរស់ស៊ីចិញ្ចឹមខ្ញុំឡាយហ្នឹងខ្មាស់គេណាប៉ាខ្ញុំហ៊ានយកទេហឹមហឹមមែនហ្នឹងប៉ាប្រហែលជាចាប់បានប្រពន្ធហើយមើលតាព្រោះអីថ្ងៃមុន បងរៀនគាត់ប្រាប់ខ្ញុំថាគាត់លួចស្រឡាញ់មនុស្សស្រីម្នាក់ដែរស្រីរនដែលបើអត់អញ្ចឹងមិនក៏អៀន បើមកអ่ะខ្លាំងក្រហមអីយ៉ាបងរៀនចេះស្រឡាញ់ស្រីហើយតាមអីអៀនអីនេះនេះនេះហូចនេះនេះនេះសើអីពេញមុខណោះនេះនេះខូចខូចខូចនេះនេះនេះមកខូចណាអាយនេះអើយមើលចុះមើលចុះអើយកូននេះចំមើលដែរអឺ អកខ្លាំងណាស់នេះអឺហើយមិនអោយពេលគំនិតមើលហើយនៅអឺគឺទីថ្នាំក្រៅលេបហើយតើបងអាចចូលទៅធូរជាងមុនហើយតើអញ្ចឹងហ៎អត់ទេណាបើនៅតកអញ្ចឹងទៅពេលឲ្យគេពិនិត្យមើលច្បាស់លាស់ណាខ្ញុំទៅពេលមិនកើតបងយើងធ្វើបណ្ដើលើឆ្នាំក្រៅបណ្ដើទៅណាបើកាលណាខ្ញុំទៅពេទ្យមានលុយអាណាឲ្យកូនស៊ីចុក កូនខ្ញុំប្រកាសជាដាច់ពោះតែម្ដងហើយយល់អឺបងមកអាចាំមើលដល់ពេលបើលុយបានណាខ្ញុំគិតថា រកទិញមហូបសាច់អីឲ្យឆ្ងាញ់ឆ្ងាញ់ឲ្យកូនខ្ញុំហូបឲ្យឆ្ងាញ់វត្តវាម្ដងណារួចហើយចង់នាំកូនឲ្យដើរលេងស្លាស់មុខមាត់តែម្ដងណាប្រកូនវាចិត្តប្រឡងហើយអត់ទៅពេលណាទៅគឺនៅពេលបើលុយបាននោះណា ផ្លយបើគិតទៅរកគ្មានទេនេះប្រពន្ធគ្រូតចោលហើយខំអោបកសបកូនតែម្នាក់ឯងប្រពន្ធថ្មីមិនគិតរកទេហើយហើយអត់យកប្រពន្ធថ្មីទៀតអើយបងអើយយកស្អីទៀតមើលតែថែទាំកូនឲ្យល្អទៅ គឺបានបាត់ទៅហើយចង់បានប្រពន្ធស្អីទៀតទេហើយអត់ទេ លបងខ្ញុំមិនអត់លបងឯងចំណាស់នេះទៅហើយនៅចង់បានប្រពន្ធអីទៀតផាំងអេសូមឲ្យកូនបានប្រឡងជាប់ណាអឺស្អែកនេះកូនត្រូវទៅប្រឡងប៉ាជូនពោកូនឲ្យកូន បានប្រឡងជាប់ឲ្យកូនបាននីតិល្អណាកូនណា ណាកូនណាសូមឲ្យកូនកុំភ័យកុំព្រួយកុំឲ្យមានការបារម្ភអីអសោះណាកូនណាចាសាធុសាធុសាធុអឺកូនរត់ក៏អញ្ចឹងដែរបាទប៉ាប៉ាជូនពរកូនណាសូមឲ្យកូនទៅសម្ភារបាទប៉ានៅកន្លែងការងារដែលកូនរកធ្វើនឹងណាសូមឲ្យកូនបានជាប់បានជោគជ័យទទួលបានការងារធ្វើថ្មីល្អណាកូនណាបាទប៉ា សាធុសាធុសូមឲ្យបានសម្រេចណា សាធុហើយកូនទាំងពីរត្រូវចេះស្រឡាញ់គ្នាខុសត្រូវគ្នាអីកុំប្រកាយកុំឆ្លោះកុំប្រកាន់គ្នាណាកូនណាស្រឡាញ់គ្នារហូតតទៅខុសជួយកែសម្រួលគ្នា ត្រូវចេះបដាបដៅគ្នា នេះប៉ាដូចជាផ្ដាំផ្ញើដូចជាទៅចោលពួកខ្ញុំអញ្ចឹងហឹមទេ កូននៅលើលោកនេះណាមានអ្វីជាប់នៅខ្លួនរបស់យើងគឺជារបស់យើងទាំងអស់នោះទេគឺត្រូវតែគេសុំយកពីយើងបន្តិចម្ដងបន្តិចម្ដងអញ្ចឹងគ្រាន់តែគេមិនបានប្រាប់យើងជាមុនទេកូនកុំខ្វល់កុំគិតប៉ាណាមិនទៅណាចោលកូនទេ រងចាំតែមើលកូនទេណាកូនកុំបារម្ភអីប៉ានៅរងចាំមើលលទ្ធផល នៅរងចាំមើលកូន ចាំមើលកូនបានជោគបានជ័យទាំងអស់គ្នានឹងណាប៉ាក៏លែងបារម្ភដែរតិចទេកូនតិចទេកូនតិចណាប៉ាតិចប៉ាកូនរត់ប៉ាណាកូនណាស្អែកប្រឡងឲ្យជាប់ណាកូនណាចាសាធុហឹមហឹម ត្រជាក់ទេកូនជួយឲ្យកូនខ្ញុំបានប្រឡងជាប់ផងអត់ទេលពូ លពូអាចអញ្ជើញឈរចាំនៅ ក្រៅលបងបន្តិចបានទេ ដោយសារពេលនេះគេមិនអនុញ្ញាតឲ្យឈរនៅក្បែរលបងទេរហូតដល់ម៉ោងចេញទើបលពូអាចមកឈរនៅទីនេះបានណាលពូបាទសំទោសក្មួយអរគុណលោកក្មួយបាទកូនប្រឡងញ៉ាំបាយណាកូនណា ណែបាយណាកូនណាចាប៉ាបាយណែប៉ាទិញមកសិតតែសាច់ណាកូនណាហូបតើកូន ហូបតើកូន ហូបតើកូនដូចព្រឹកមិញណាប៉ាឲ្យហូបមីដល់អាសន្នសិនមកអត់ទេ តែកូនឯងប្រញាប់ណាស់ចាំតលទៅដល់ម៉ោងអឺហូបតកូនហូបតកូន ហូបតកូនហឹមណែសាច់ណែសាច់ណែកូនសាច់សាច់ណែចាំប៉ាអត់ហូបជាមួយកូនទេអូយអត់ទេកូនអត់ទេកូនកុំខ្វល់ពីប៉ាប៉ាអត់ឃ្លានទេណាហូបទៅហូបទៅកូនហឹមហឹមសាច់ច្រើនណាស់សាច់អរគុណប៉ាហឹមហឹមហើយកូនឯងប្រឡងនឹងធ្វើបានច្រើនទេធ្វើត្រូវទេគឺ ក៏នៅមកហូបក៏នៅហូបមួយកូនដែរទេកុំគិតពីប៉ាកូនប៉ាខ្លួនឯងតិចទេប៉ាខ្លួនទេឲ្យតែកូនហូបឲ្យច្រើនទៅណាច្រើនទៅណាប្រកូនឯងនៅប្រឡងថ្ងៃទៀតណាហេវណាកូនហេវណាណាអឺទឹកទឹកទឹកអូណែសាច់សាច់ណាសាច់សាច់សាច់សាច់ហេហឹមហឹមសាច់ច្រើនណាស់សាច់ច្រើនណាស់ណែណែណែហឹមហេហេហឹមអត់ទេអត់ទេអត់ទេប៉ាឃ្លានទេណែណែតកូនតកូនតកូនណែណែណែ ហឹមហូបទៅកូនហូបទៅណាហូបទៅអឺកូនខំប្រឹងណាខំប្រឹងណាអូយជាប់ហើយកូន ដឹងតែជាប់ហើយណាហឹមហឹមហឹម Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុករឹងមាំ Mylogement Active Go ដែលជាសមាសធាតុផ្សំពីប្រូតូបាល់វីតាមីននិងសារធាតុរ៉ែដើម្បីធ្វើឲ្យពោះឆ្ពោះទៅមុខកាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដៃមាស5ឆ្នាំជាប់ជាប់គ្នា ពី Monselixon ពីសាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាបភាពត្រវឹងអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice what the fun Colgate សហបាល់ថ្មី200ក្រាមបន្ថែមច្រាស់ដល់ថ្មីក្នុងប្រអប់ពិសាគ្រឿងស្រវឹងសូមកុំបាក់បោស្វាងចែជាមួយ Nescafe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 កូនរត់ប្រឡងចាំមិនឲ្យកូនឥឡូវប៉ាប៉ាកូនប្រឡងចប់ហើយកូនបាននីតិប៊ីណាប៉ាកូនបានទៅរៀននៅមហាវិទ្យាល័យនឹងគេហើយប៉ាអញ្ចឹងកូនកូនប្រឡងជាប់ហើយកូន ណែអាឡូប៉ាខ្ញុំសភាជាប់ហើយប៉ាហើយខ្ញុំចូលធ្វើការនៅអាទិត្យក្រោយនេះហើយណាប៉ាហើយប៉ាមានដឹងដែរអត់ថាគេមានលក្ខខណ្ឌសំខាន់ជាមួយនឹងកូនណាប៉ាហើយប៉ាមិនចាំបាច់ពិបាកទៀតទេចាំពីថ្ងៃនេះតទៅប៉ាមិនចាំបាច់ទៅលីកនទៀតទេប៉ាពីពេលនេះតើប៉ាមិនចាំពិបាកទៀតទេប៉ាណែកូនរត់កូនឯងសភាជាប់ដែរហើយប៉ាសប្បាយចិត្តណាកូនហើយកូនឲ្យកូន ប៉ាសប្បាយចិត្តខ្លាំងណាស់កូននេះហើយប្អូនកូនឯងណាស្រីរតណាគេកំឡងជាប់បាននីតិ2ណាកូនអឺលបងលបងលបងនេះបងមើបងមើកូនកូនកូនខ្ញុំគេហើយថៃខ្ញុំប្រាប់រឿងមួយកូនស្រីខ្ញុំណាកូនស្រីលបងបាទស្រីរតណាបាទគេប្រឡងជាប់បាននីតិ2ណាអូរួចហើយអាប្រុសណាគឺអាបងគេណាបាទវាសុភាធ្វើបានការងារល្អទៀត សុភាជាប់ហើយវិសុភាបានការងារល្អឯណានោះវាប្រាប់ខ្ញុំមិននឹងណាបានតែពីរចង់បានទាំងពីរបានទាំងពីរតែម្ដងហើយកូនខ្ញុំណាលបងខ្ញុំខ្ញុំសប្បាយចិត្តណាស់ណាចូលរួមអបអរសាទរផងអឺបានកូនសុទ្ធតកបទាំងអស់បន្តិចទៀតកូនបានការងារល្អល្អយ៉ាងនេះណាលបងអាចបានធូរហើយណាមើលហើយសប្បាយចិត្តណាស់បងខ្ញុំសូមសរសើរដល់ឈ្មោះណា បាទព្រោះថា លបងឯងទោះបីជាខំចិញ្ចឹមកូនលំបាកយ៉ាងណាក៏ដោយក៏មិនបោះបង់កូនចោលពីការសិក្សាដែរណាបាទបាទជាល្អមែនទែនសុំសរសើរណាសុំសរសើរអាចោនេះពួកឯងពួកឯងមិនដឹងរឿងអត់ណាកូនខ្ញុំណាកូនខ្ញុំទាំងពីរណាគឺស្រីរតណាស្រីរតណាគឺប្រឡងជាប់ហើយអាបងណាអារិទ្ធណាវាសុភាបានធ្វើការងារធំណាស់អូយការងារល្អណាស់ណាអូយជីយោជីយោល្អ អូខ្ញុំសប្បាយចិត្តនោះខ្ញុំតាំងពីគឺប្រកែខ្លាំងណាស់នេះក៏ដោយសារតែរបស់ព្យាយាមដើម្បីកូនដែរនឹងណាទើបបានលទ្ធផលបែបនេះហឹមពិតជាចឹងមែនហើយលើឈ្មោះដល់ណាខ្មាស់គេដល់នឹងអាសូតែអ្នកក្រមានលុយចាយពេញពេញដែរមកពីរៀនមានបាយស៊ីស្រាប់ស្រាប់ធ្វើស្អីក៏មិនហ៊ានប្រើដែរឲ្យតែរៀនតែមួយមុខតែចុងក្រោយ គឺបានផេះមកវិញតិចតិចទៅប៉ាវាខ្មាស់គេ ធ្វើមិនទេបើកូនប្រឡងធ្លាក់ហើយទោះបីជាបន្ទោសដល់ណាក៏មិនបានស្អីមកវិញដែរមិនមែនកូនទៅលួចឆក់ប្លន់គេណាកាន់ជើង កាន់ជើងកាន់ជើងគ្មានបាត់មួយម៉ាន់ណាទេវាមិនមែនថោកទេត្រឹមតែធ្លាក់នោះតែស្អីដែលថោកនោះគឺកូនវាមិនសូវចូលរៀនដើរលេងឲ្យតែត្រុកដូចឆ្កែដាច់ចង្វាក់អញ្ចឹងបានហើយប៉ាខ្ញុំមិនមែនជាកូនល្អទេ ប៉ាប៉ាគិតថាខ្មាស់គេដែលសារតែខ្ញុំប្រឡងធ្លាក់នោះខ្ញុំនៅមិនឲ្យប៉ាឃើញមកខ្ញុំទៀតទេប៉ាគ្រប់គ្នាមិនចង់ឃើញមកខ្ញុំខ្ញុំនឹងចាក់ចិត្តពីផ្ទះនេះកុំឲ្យប៉ានឹងម៉ាក់បាត់បង់កិត្តិយសព្រោះតែកូនម្នាក់នេះទៀតនេះតាកូនចង់ទៅណានៅកូនម៉ាក់អត់បន្ទោសកូនទេទោះកូនប្រឡងធ្លាក់ក៏ដោយម៉ាក់នៅតែឲ្យកម្លាំងចិត្តដល់កូនណាបើចេញទៅហើយកុំត្រឡប់មកវិញអសោះ កុំឲ្យយើងឃើញមុខទៀតអសោះ កើតតែខ្ញុំប្រឡងធ្លាក់ទៅខ្ញុំនៅមិនឲ្យប៉ាឃើញមកខ្ញុំទៀតទេបើចេញទៅហើយកុំត្រឡប់មកវាអសោះកុំឲ្យយើងឃើញមកទៀតអសោះ អញ្ចេះមិនក៏ស្ងាត់ម្លេះអាឡូសេរីរនអាឡូអាឡូប៉ាប៉ាគាត់យ៉ាងម៉េចសេរីរនអាឡូឮបងនិយាយអត់មិនពិតទេ มันเปิดก็มันเชื่อมันเปิดป้าป้าตั้งาลังป้าปัแเ่นัดกอดคลังนะมันโกนน้ำมาครับในกระดาษไรบานมีเต็งซื้าไปนะกูอ่านแล้วป้าป้าป้า ប៉ាកុំដេញបាក់នេះណាប៉ាជួយប៉ាចាំងើបឡើងមកប៉ាប៉ាកុំដេញបាក់នេះប៉ាងើបឡើងប៉ាប៉ាប៉ាអូទេវរាយជួយប៉ាខ្ញុំផង ប៉ាប៉ាកុំទៅបែបនេះអីប៉ាយកជីវិតខ្ញុំទៅឲ្យតែប៉ាខ្ញុំរស់ឡើងវិញកំដាច់ចិត្តទៅចោលកូនអីណាប៉ាប៉ាត្រឡប់ទៅផ្ទះយើងវិញណាប៉ាខ្ញុំបានទិញក៏ឲ្យប៉ាប៉ាប៉ាប្រាប់តាប៉ាចង់បានឲ្យមកកំ plei ឥឡូវខ្ញុំទិញឲ្យប៉ាឲ្យប៉ា វ៉ាវប៉ាម៉ូតូនេះស្អាតណាស់ប៉ាវ៉ាវប៉ាចាប់ពីថ្ងៃតទៅខ្ញុំអត់លំបាកជីកង់ទៀតទេប៉ាហើយពេលដែលខ្ញុំរកការងារធ្វើបានហើយខ្ញុំក៏មិនពិបាកជីកង់ទៀតដែរណាប៉ាអូយស្អាតណាស់ប៉ាប៉ាស្អាតមែនទេបងរាជជាងខ្ញុំអញ្ចឹងឲ្យបន្ទិញឲ្យបងរាជមុនណាហើយបងឯងមានម៉ូតូជិះហើយប៉ុន្តែប៉ានៅជិះកង់ទៅធ្វើការដដែលហ្នឹងអើយ ប៉ាអត់អីទេកូនកន្លែងធ្វើការប៉ាក្បែរនេះនឹងប៉ាដើរទៅក៏បានជិះកង់ត្រឹកត្រឹកទៅក៏បានដែរណាមុខរបរបងឯងគេធំហើយហើយកន្លែងធ្វើការក៏ឆ្ងាយឲ្យគេជិះទៅស្រួលទៅណាហើយប៉ាជិះកង់បានហើយប៉ាអរគុណហើយប៉ាឡប៉ាគួរស្រឡាញ់ណាណែកូនឯងដឹងទេម៉ូតូនឹងណាប៉ាលក់ខ្សែផ្សំសន្សំលុយនឹងណាទិញមកឲ្យកូនឯងទេណា ប៉ាខំរោគតិចតិចមកសំទិញម៉ូតូឲ្យកូនឯងជិះកុំឲ្យកូនឯងលំបាកប៉ាជិះកង់បានតើណោះកូនណោះគាត់តែប៉ុណ្ណឹងក៏ចំណែនបងណាឯងខំថែប៉ុណ្ណាកូនកូនឯងកូនតបានទេណាកូនរត់ណាបានណាប៉ាក្រោលឯងជាមួយកូនតាហេតុអីក៏ប៉ាដាច់ចិត្តតែបែបនេះប៉ា ហេតុអីក៏បានទៅចោលបើករកឡើយហើយកូននៅជាមួយអ្នកណាបាទកូនសុំណាបើករកឡើយបើករកឡើយពួកខ្ញុំអត់មានអ្នកណាក្រៅពីបាទទេបាទបាទក្រោយបាទ បាទទៅផ្ទះយើងវិញបាទកូនសុំតើ